ស្អាតស្អាតបយឈុតដែលពួកគេបានពាក់នៅលើខ្លួនស្អាតដល់ហើយជាតិមុនពួកគេសាងបុណ្យអីទៅណោះបានជាគេមានវាសនាបានរៀនសូត្រខ្ពង់ខ្ពស់ចេះដឹងអញ្ចឹងហើយអញឃើញទូលចង់បាក់កហ្នឹងលក់បោ1 2000នេះហើយលក់របស់ថោកថោកចឹងនេះហើយលក់មួយថ្ងៃបានប្រហែលហើយលក់បាន10000អត់អីអញសង្ស័យតែមួយថ្ងៃលក់ប្រហែល5000ផងដឹងនេះតាមើលខ្ញុំដើរលក់បានលុយតិចមែនតែខ្ញុំមិនបានដើរលាដៃសុំលុយគេទៅមិញខ្ញុំលក់នីងខ្ញុំលក់ដោយកម្លាំងញើសឈាមខ្លួនឯង ផងធ្វើស្អីគេខ្ញុំចង់ដល់វាចោលខ្ញុំអត់ចង់តែវាទៅរៀនទៀតទេអុយមីក៏មិនល្ងងមានមនុស្សជាច្រើនណាស់ដែលគេចង់រៀនសូត្រតែគេគ្មានឱកាសថ្ងៃនេះគេមើលងាយយើងតែកុំភ្លេចថាយើងនៅមានខ្លួនឯងដែលមិនបោះបង់ខ្លួនឯងចោលខ្ញុំក្រប៉ុន្តែខ្ញុំតស៊ូភាពយន្តជីវិតរឿងស៊ូដើម្បីអ្នកណា មានផ្សាយជូនទស្សនា នៅថ្ងៃអាទិត្យវេលាម៉ោង8យប់លើកញ្ចក់ទូរទស្សន៍បាយ័ននិង Facebook YouTube Sastra Film